សូមលោកអ្នកនាងអញ្ជើញចុចពាក្យថា like បន្ទាប់មកទៀតចុចលើពាក្យថា subscribe និងជ្រើសរើសយកពាក្យថា all បាទណាអាហ៊ុនម៉ាណែតអាកូនយូនហ្នឹងបាទណាវាយកដើម្បីទៅឲ្យណាលំអវាគ្រាន់តែជាល្អមើលទេណាបងប្អូនតែវាអត់ល្អស៊ីទេហេតុអីបានខ្ញុំថាអ្នកដែល ពាក្យថាអរគុណសន្តិភាពវាគ្រាន់តែជាការល្អមើលវាមិនមែនល្អស៊ីទេយល់ទេបងប្អូនហេតុអីបានតែខ្ញុំនិយាយថាគ្រាន់តែល្អមើលអត់ល្អស៊ីព្រោះមនសិការរបស់បងប្អូនពលករខ្មែរដែលចោះចូលជាមួយនឹងគណៈបកប្រជាជនហ្នឹងគឺគាត់នៅជាមួយនឹងអ្នកប្រជាធិបតេយ្យអញ្ចឹងសារសំលេងរបស់ហ៊ុនម៉ាណែតប្រជុំបានបានគឺត្រូវបាត់បែកធ្លាយមកក្រុមពួកយើងបាទមកក្រុមពួកយើងទាំងអស់អញ្ចឹងហើយ អ្នកដែលទៅចោះចូលជាមួយនឹងគណៈបកប្រជាជនវាគឺជាអនុក្នុងរបស់យើងអញ្ចឹងយើងអាចទទួលបានព័ត៌មានច្រើនពីអនុក្នុងរបស់យើងតាមការពិតបងសាយជនណាអើស្រីពេជ្រណាតាមការពិតលោកហ៊ុនម៉ាណែតនេះគឺជាមនុស្សដែលផ្ដាច់ការសាហាវបំផុតរៀបចំកម្លាំងដើម្បីកំទេចអ្នកប្រឆាំងបាទ ណារៀបចំក្រុមការងារណារចនាសម្ព័ន្ធដើម្បីកំទេចព័រមៀនណា ដែលតេតិនទៅ នឹងភាពអយុត្តិធម៌របស់បងប្អូនប្រជាពលរដ្ឋនេះគំនិតពួយអថោទៀបហ៊ុនម៉ាណែតណាអ្នកអថោទៀបហ៊ុនម៉ាណែតខ្ញុំជឿជាក់ថាបើបងប្អូនណាបោះឆ្នោតឲ្យក្បាលហ៊ុនម៉ាណែតស្មើនឹងបងប្អូននឹងសម្លាប់ខ្លួនឯងបាទសម្លាប់ខ្លួនឯងណា មែនហើយបងបាទស្មើនឹងសម្លាប់ខ្លួនឯងខ្ញុំគាត់ទៅប្រាប់បងប្អូនតែប៉ុណ្្នឹងទេ បាទព្រោះមនុស្សដ៏សាហាវបំផុតគឺអហ៊ុនម៉ាណែតយើងមើលសម្បកក្រៅឃើញថាវានឹងជាមនុស្សដែលល្អក៏ប៉ុន្តែមើលផ្ទៃក្នុងរបស់វាលឹកពីផ្លែលវាទៅទៀតបងប្អូនអត់ទាន់បានចូលស្ដាប់សារសម្លេងបែកធ្លើយទេទើបបើសិនជាយើងស្ដាប់បានសារសម្លេងបែកធ្លើយរបស់វាទើបដឹងថាអានេះវាខូខូបំផុត បាក់វាខូខូយ៉ងក្នុងមកផុតអ្នកខូខូលឹះពីឪពុកវា200ដំទៅទៀតបងប្អូនហេតុអីបានជាខ្ញុំនិយាយថា ក្រមពូនឹងវាខ្លាចលទ្ធិប្រជាធិបតេយ្យសេរីប្រហុបៈព្រោះមុននឹងបោះឆ្នោតវាហ៊ានធ្វើបំបែកបំបាក់ណាបំបែកបំបាក់តាមគម្រាមកំហែង ប្រជាពលរដ្ឋសម្លុតគម្រាមអ្នកណាដែលប្រឆាំងជាមួយនឹងវាដើរសម្លុតដើរគម្រាមទៅហើយហើយ យើង ពាក្យហៅថាលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិយមមិនពាក្យថាសេរីពហុបកគឺត្រូវផ្ដល់ឱកាសឲ្យអ្នកនយោបាយអ្នកគូបានឹងបាក់ជាមួយយើងនឹងគាត់មានសិទ្ធិធ្វើនយោបាយដូចយើងបាក់កាន់អំណាចដែរអ្នកឯងកុំយកច្បាប់ដើម្បីបង្ក្រាបទៅលើតែអ្នកណាដែលមិនគ្រប់គ្រង ប៉ុន្តែលោកឯងបំពេញទៅលើច្បាប់យើងសួរថាអ្នកឯងមានគោរពច្បាប់ទេមានអនុវត្តតាមច្បាប់ទេហើយអ្នកដែលកាន់ច្បាប់តើអ្នកហ៊ានអនុវត្តច្បាប់ទៅលើរដ្ឋាភិបាលទេបាទខ្ញុំសួរបងប្អូនទាំងអស់គ្នាបងប្អូនសារសំលេងយើងសារសំលេងអាហ៊ុនម៉ាណែតបែកធ្លេងបងប្អូនដឹងទាំងអស់ហើយបាទហើយក្រុម ការងារនៃប្រជាធិបតេយ្យដែលបានចោះចូលជាមួយនឹងគណៈបកប្រជាជនសិតតែជាអនុក្នុងដើម្បីយកសារចេញពីគណៈបកប្រជាជនឲ្យពួកយើងអញ្ចឹងយើងដឹង ពីធៀបពិតរបស់គណៈបកប្រជាជនឥឡូវនឹងសំបីអ្នកគ្រប់គ្រងមួយគ្រាប់ក៏គ្មានដែរបាទហើយយកលុយរត់ទិញឡានឲ្យណាអាចគូអាចក្បៃជីដើម្បីឲ្យគេជួយ គ្រប់គ្រងខ្លួន បាទអាហ្នឹងលុយរដ្ឋលុយរបស់រដ្ឋទេសួរថានេះពូជហ៊ុនសែននេះបំផ្លាញរដ្ឋខ្មែរយើងប៉ុណ្ណាបាទខ្ញុំនិយាយដល់ពូជហ៊ុនសែនព្រោះអាហ៊ុនម៉ាណែតនឹងវាជាពូជហ៊ុនសែនដែរបាទពូជត្រកូលហ៊ុនដែរបាទណាពូជត្រកូលហ៊ុនដែរខ្ញុំនិយាយចឹងខ្ញុំអត់ចេះខ្លាចខ្ញុំនិយាយដល់ពូជហ៊ុនសែនបើលោកហ៊ុនសែនហ៊ានស្បត់ជាមួយខ្ញុំទេបាទស្បត់ឲ្យងាប់មកពូជហ៎លោកហ៊ុនសែនហ៊ានស្បត់ហ៎ បើសិនជាលោកហ៊ុនសែនថាអញមិនបានប្រើប្រាស់កញ្ចប់ថវិកាជាតិដើម្បីទិញក្បាលបុគ្គលឲ្យមកគ្រប់គ្រងឥឡូវលោកហែលោកហ៊ុនសែនហ៊ានស្បត់បាទណាហើយពលរដ្ឋខ្មែរយើងពេលបោះឆ្នោតបើសិនជាបោះឆ្នោតឲ្យគណៈបកប្រជាជនស្មើនឹងសម្លាប់ខ្លួនឯងបាទហេតុអីបានខ្ញុំស្មើនឹងសម្លាប់ខ្លួនឯងបងប្អូនណាយើងមើលត្រឹមតែ30 40ឆ្នាំមកនេះបាទណា 30 40ឆ្នាំមកនេះតើបងប្អូនហ្នឹងជួបប្រទេសអ្វីខ្លះចំណាត់ស្រុកមកក្នុងស្រុកថៃត្រូវ គេចាប់ដាក់ចង្វាក់ដាក់ខ្នោះដាក់សង្វាក់ដាក់គុកបាទអាហ្នឹងបងប្អូនសម្រាប់ខ្លួនឯងឬមួយបងប្អូនហ្នឹងមិនស្លាប់ខ្លួនឯងទេនេះក្រុមការដឹកនាំលោកហ៊ុនសែនយើងបោះឆ្នោតអោយហ៊ុនសែនដើម្បីអោយហ៊ុនសែនមកសម្លាប់យើងបាទអោយហ៊ុនសែនមកសម្លាប់យើងបងប្អូនគិតមើលបាទ ណាកុំឲ្យយកដៃខ្លួនឯងទៅឲ្យគេខ្ចីដើម្បីឲ្យគេមកសម្លាប់ខ្លួនឯងបាទណាបាទណាអាគឹមឈៀនហើយគ្រាន់តែតែកញ្ជះថៃម្នាក់ដូចអញដែរទេប៉ុន្តែឯងនឹងអត់ដឹងអត់ដឹងខ្លួនទេអាប៉ូណាឯងអត់ដឹងខ្លួនទេណាពូចឯងហ្នឹងអា ប្តីប្រពន្ធឯងនឹងខ្លាចកាជះគេសតថៃដែរហេតុអីបានឯងអត់ចេះភ្ញាក់ខ្លួនអញ្ចឹងបើឯងគិតថាបកប្រជាជនល្អឯងមិននាំពូជពួកឯងនឹងមកកាជះថៃទេយល់ទេណាជាពិសេសក្រុមពួកអបកប្រជាជនរាប់ម៉ឺនអ្នករាប់សិបអ្នកដែលវាគ្រប់គ្រងបកប្រជាជនពីមុនមកវានាំគ្នារត់មកថៃបាទវានាំគ្នារត់មកកាជះគេ អញសួរពួកឯងទាំងអស់គ្នានឹងឯងជាគូក្បាលមនុស្សឬគូក្បាលអីគេបាទគេធ្វើបាបដល់ប៉ុណ្ណឹងហើយ ក្រាបលូនរត់ចូលដល់ស្រុកគេស្រុកអីដើម្បីមករកការងារធ្វើនៅប្រទេសគេព្រាត់ប្រាស់ឪពុកម្ដាយព្រាត់ប្រាស់ពន់កូនប៉ុណ្ណឹងហើយ នៅតែអត់ទាត់ភ្ញាក់ខ្លួនទេបាទឬមួយចង់ឲ្យពូជពូនឯងអំបោពូនឯងចៅនឯងមកកញ្ជះគេរហូតដល់ពូជដល់ចៅទៀត អ្នកឯងអត់ចង់បង្កើតអ្វីមួយនៅក្នុងប្រទេសកម្ពុជាខ្លួនឯងទេអីអ្នកឯងអត់ចង់មាន ការងារធ្វើនៅក្នុងប្រទេសខ្លួនឯងទេអីអ្នកអត់ចង់បានប្រាក់ខែសមរម្យនៅក្នុងប្រទេសកម្ពុជាខ្លួនឯងទេអីណាខ្ញុំសួរពួកអាអ្នកគ្រប់គ្រងបាទមានយុទ្ធធម៌ពិតទើបមានសន្តិភាពពិតអូខេវណ្ណៈកូនខ្មែរគាត់សរសេរបានល្អគាត់និយាយបានល្អណាយើងដឹងហើយថា ពាក្យថាសន្តិភាពមិនមែនសន្តិភាពនៅលើតែក្រដាស់នៅលើតែ logo នៅលើតែមាត់បុគ្គលទេលុះត្រាណា យើងត្រូវមានសន្តិភាពហើយយើងត្រូវឲ្យមានយុត្តិធម៌នៅក្នុងសង្គមបាទទើបពាក្យថាសន្តិភាពនឹងអាចសរសេរលើបណ្ដាលលើกระดาษបាន ហើយអាចនិយាយពាក្យថាអរគុណសន្តិភាពបានលុះត្រាណា យើងទទួលបានយុត្តិធម៌យល់ទេលុះត្រាណាយើងទទួលបានយុត្តិធម៌ប្រសិនបើប្រទេសមួយដែលកំពុងតែរងគ្រោះទាំងអយុត្តិធម៌ហេតុអីបានខ្ញុំថាសង្គមយើងបច្ចុប្បន្នកំពុងតែមានការរងគ្រោះដោយអយុត្តិធម៌បងប្អូនមើលចុះណាពលរដ្ឋដែលជាម្ចាស់ដីត្រូវបានគេចាប់គុកទាំងដែល គេប្លន់ដីខ្លួនឯងអ្នកមានលុយមានអំណាចគេរស់នៅដោយសេរីគេដើរហើរដោយសេរីឯអ្នកម្ចាស់ដីត្រូវជាប់គុកព្រោះតែដីខ្លួនឯងយើងសួរថាឯណាយុត្តិធម៌នៅក្នុងសង្គមឯណាយុត្តិធម៌របស់បងប្អូនប្រជាពលរដ្ឋណាខ្មែរសវណ្ណភូមិបាទណាបងអូនប្រុសអឺមានឆ្កែចូលមកហើយជាការពិតខ្មែរសវណ្ណភូមិឲ្យពួកវាចូលមក ពួកនឹងវាអត់ហ៊ានដាក់ជាយោបល់ដាក់ជាមតិដាក់ជាសំណួរដើម្បីសួរខ្ញុំក្រៅការដែលវាការជាវាមិនខុសពីមេវាលោកហ៊ុនសែនជាចាស់ពីលដោយលោកហ៊ុនសែនទេមនុស្សដោយលោកហ៊ុនសែនគឺជាចាស់ពីលអត់ហ៊ានតស៊ូមតិអត់ហ៊ានតស៊ូនៅយោបល់ជាមួយគេណាតស៊ូយោបល់ជាមួយគេមិនកើតទាំងខ្លួនឯងប្រឡាក់សិតតែអាចគូអាចក្បៃហើយយកខ្លួនឯងទៅអង្គុយលើកៅអីសឡុងទៅតស៊ូមតិជាមួយគេមិនខ្មិច តស៊ូនៅតុមូលដូចគេមិនបើខ្លួនឯងទៅមិនចេញពិភពវាជ្រាប់ខ្លួនឯងដៃខ្លួនឯងប្រឡាក់សិតតែឈាមប្រជាពលរដ្ឋណាហើយតតស៊ូមតិមិនក្រៅពីធ្វើជាចាស់ពីលឡើងលើវេទិកាជាប្រជាពលរដ្ឋបាទជាប្រជាពលរដ្ឋអាក្មេងពីលអាក្មេងអីចឹងទៅសួរថានឹងជាសម្ដីថ្នាក់ដឹកនាំណានឹងជាមីដឹកនាំ នឹងជាឪពុកម្ដាយនឹងជាអាណាព្យាបាលរបស់បងប្អូនជាពលរដ្ឋនឹងជាសម្ដីអញ្ចឹងបាទនេះពពួកក្រុមគណៈបកប្រជាជនវាមិនខុសអ្វីក្រៅតែពីការដើរជាប្រមាថគេបាត់ផ្សារបាត់សង្គមក្មេងពីលដូចមីវាអញ្ចឹងណាដូចលោកហ៊ុនសែនអញ្ចឹងបាទលោកហ៊ុនសែនជាក្មេងពីលកាលពីតូច គឺជាឃាតករសម្រាប់មនុស្សមិនញញើតដៃ ចាស់ឡើងដោយជីគីជីប្រជាពលរដ្ឋដូចក្មេងបាត់ផ្សាដូចចាស់បាត់ផ្សាបាត់សង្គមបាទលោកហ៊ុនសែនបាទណាបាទមនុស្សខ្ញុំមិនមែនជាមនុស្សដែលអាត្មានិយមដោយក្រុមអស់ពលលោកឯងដើម្បីប្រយោជន៍ខ្លួនឯងបំផ្លាញជាតិសាសន៍ទេបាទ ទោះបីខ្ញុំនៅក្នុងម៉ោងការងារក៏ដោយឲ្យតែមានពេលវេលាគឺខ្ញុំនិយាយអំពីអ្វីដែលជាតិខ្ញុំកំពុងតែបាត់បង់ណាខ្ញុំត្រូវតែនិយាយអ្វីដែលបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងតែរងនៃភាពអយុត្តិធម៌ក្រោមការដឹកនាំដោយរបបលោកហ៊ុនសែនណាណាខ្ញុំត្រូវតែនិយាយណាគ្មានគ្រូបាអាចារ្យណាមកហាមឃាត់អាដារោបានមិនអោយនិយាយទេ អោលោកហ៊ុនសែនក៏គ្មានអាចហាមគាត់អាដារ៉ូមិនអោយនិយាយបានទេបាទណាព្រោះខ្ញុំជាវិជាពលរដ្ឋម្នាក់ជាអ្នកបងពុនចូលដល់រដ្ឋបើកប្រាក់ខែអោយលោកហ៊ុនសែនស៊ីអញ្ចឹងនៅអវ័យរាល់កិច្ចការអវ័យក្រោយដែលប៉ះពាល់ដល់សង្គមជាតិដែលប៉ះពាល់ដល់ប្រជាពលរដ្ឋទទួលបានភាពអយុត្តិធម៌ខ្ញុំជាប្រជាពលរដ្ឋដែលជាម្ចាស់ប្រាក់ខែដល់រាជរដ្ឋាភិបាលខ្ញុំត្រូវតែនិយាយអំពីភាពនៃភាពអវិជ្ជមានរបស់រដ្ឋាភិបាលណា ឬជាភាពវិជ្ជមានដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិផលប្រយោជន៍របស់ប្រជាពលរដ្ឋបាទខ្ញុំអត់ចេះទុកអស់លោកឯងទេ លោកឯងគ្រាន់តែជាមនុស្សម្នាក់ដែលឲ្យឲ្យទៅតាមអាចេកទេបាទអស់ពលឯងជាមនុស្សម្នាក់ដែលកំពុងតែជួយកាន់ជើងគ្រែឲ្យគេបំផ្លាញជាតិសាសខ្លួនឯងចឹងទេលោកឯងមានមនុស្សមានគូក្បាលមានការសិក្សាក៏ប៉ុន្តែលោកឯង ឲ្យគេជន់ក្បាលលោកឯងបំផ្លាញជាតិសាសន៍លោកឯងយកក្បាលលោកឯងធ្វើជាកំរាលព្រំឲ្យគេកាប់បំផ្លាញនៃជាតិសាសន៍ខ្លួនឯងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាធ្លាក់ដល់បាត់ហើយរោងចក្របិទទ្វារពលរដ្ឋបាត់បង់ប្រាក់ចំណូលនាំគ្នាលួចលូនណាចូលស្រុកគេទាំងខុសច្បាប់គេចាប់ដាក់ច្បាប់ដាក់គុកវិធានាណាពលរដ្ឋខ្មែរដោយសារណាដោយសារអស់ពលលោកឯង ដែលជាអាជ័យយកក្បាលទៅទ្រាំបាត់ជើងឲ្យគេបំផ្លាញនៃចិត្តសាស្ត្របំផ្លាញសេដ្ឋកិច្ចរបស់ខ្លួនលោកឯងអត់ហ៊ាននិយាយលោកឯងសុចចិត្តបាទមានសិទ្ធិនិយាយបានតែហាមហាមស្អីហាមជីក្បាលហ៊ុនសែនមែនខ្ញុំអត់អាចទុកឲ្យមនុស្សដែលធ្វើបាបពលរដ្ឋខ្មែរសម្លាប់ពលរដ្ឋខ្មែរណាស់ធ្វើអ្វីតាមទំនឹងចិត្តទេមានសិទ្ធិជីបានចំពោះមនុស្សដែលថោកទាប មនុស្សដែលបំផ្លាញជាតិ មនុស្សដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិខ្ញុំត្រូវតែជីអត់អ្នកអាចហាមអាដារ៉ូបានទេគ្មាននរណាម្នាក់ដែលហាមអាដារ៉ូបានទេណាកុំនិយាយមកថាហាមទោះតាមនេះឯងហាមខ្ញុំក៏ខ្ញុំអត់ហាមហាមខ្ញុំនឹងបានដែរបាទបើលោកឯងឲ្យខ្ញុំជីខ្ញុំជីបានតាមនេះណាខ្ញុំជីលោកឯងបានដែរណាលោកឯងធ្វើឲ្យខ្ញុំជីខ្ញុំជីបានដោយក្រុមប្រកាសស្ថានទូតហ៊ានហាមអាដារ៉ូឯង ដែលខ្ញុំនៅទីថៃស្ថានទូតប្រចាំនៅប្រទេសហ៊ានហាមអត់ដល់រហ៎បាទខ្ញុំជាពិភាក្សាអវិជ្ជមានរបស់ស្ថានទូតបាទឥឡូវស្ថានទូតធ្វើអីបើស្ថានទូតធ្វើចេញមួកមកបាទណាចេញមួកមកត្រឹមពួកការងារពួកអាឈឹមពួកអីចេញមួកមកយ៉ាងអាឈឹមចេញមួកមកអត់អាចហាមដល់រហ៎បានទេបាទណាអូហ៊ុនសែនហាមដល់រហ៎មិនបានផងក្បាលពួកឯងក៏អត់នឹងហាមដល់រហ៎មិនណា អញសួរពួកឯងទេណាលេងប៉ះណាណាលេងប៉ះដារោមិនងាយទេអូនមិនងាយទេណាហើយដារោក៏មិនចេះរត់ដោយក្រុមពួកស្ថានទូតដែរចូលមកផ្លឹបផ្លោផ្លឹបដើរទៅដល់ដល់គ្នារត់ប្រច់ចូលឡានអស់ដែររៀនស្គាល់អាដារោឲ្យបានច្បាស់ណាបើមិនស្គាល់ទេកុំចូលមកទាំងទៅទឹងទឹះណា អភិសិទ្ធរដ្ឋាអញមិនមែនទៅអញ្ជើញក្បាលហើយឲ្យមកស្ដាប់ឯណាណាអញមិនមែនទៅជើញឲ្យឯងស្ដាប់ឯណាណាហើយយ៉ាងម៉េចប្រមូលក្រុមគ្នាឲ្យមកស្ដាប់អញយ៉ាងម៉េចណាចង់ទៅងាប់ឯណាក៏ងាប់ទៅអញមិនទៅខ្វល់ទេអញឡាយទុកចោលអញឡាយជាហ៊ុនសែនអញឡាយជាពិភពដែលអវិជ្ជមានរបស់លោកហ៊ុនសែនអសមត្ថភាពរបស់លោកហ៊ុនសែន ណាជាអំពីការបំផ្លាញផលប្រយោជន៍ជាតិខ្មែរណាអម៉េចជាហ៊ុនសែនទើសដល់ក្បាលលោកឯងទើសដល់ក្បាលលោកឯងណាអម៉េចលោកឯងឈឺចុចចាប់ជំនួសជនថោទៀបលោកហ៊ុនសែនខ្ញុំជាហ៊ុនសែនលោកឯងឈឺចុចចាប់ជំនួសហ្នឹងណាអញ្ចឹងអស់ពលលោកឯងនឹងកំពុង តែចូលរួមបំផ្លាញជាតិខ្មែរកំពុងតែចូលរួមធ្វើបាបពលរដ្ឋខ្មែរ ណាលោកឯងឈឺចាប់ឯងឃើញពលរដ្ឋខ្មែរហូរចូលប្រទេសគេគេចាប់ដាក់ច្បាក់ដាក់គូទៅលោកឯងឈឺចាប់ឯងហ៎សួរអស់លោកឯងលោកឯងឈឺចាប់ឯងលោកឯងចេះឈឺចាប់ឯងក្នុងនាមបើសិនជាលោកឯងជាប្រជាពលរដ្ឋខ្មែរលោកឯងរស់ក្រោមរបបមួយហ្នឹងដែលធ្វើឲ្យពលរដ្ឋខ្មែរណាហូរចូលប្រទេសគេជាប់គក់ជាប់ច្បាក់តើលោកឯងមានខួរក្បាលមានបេះដូងការឈឺចាប់ឯងណាឬមួយលោកឯងរស់តមកពុះ លោកឯងរស់តែមកគេណាឬមួយអស់ពូលោកឯងជាសัตว์យូនដើម្បីសម្លាប់ខ្មែរដេញខ្មែរឲ្យចេញក្រៅប្រទេសអស់ដើម្បីលោកឯងនាំពូយូនចូលខ្មែរណាមើលខ្ញុំសួរលោកឯងតិចលោកឯងណាអត់សមជាមនុស្សមួយដែលមានវិជ្ជាជីវៈអ្នកចេះដឹងអ្នកបានសិក្សានៅក្នុងថ្នាក់ខ្ពស់ណាបែរជាយកគំនិតនៃការសិក្សារបស់លោកឯងទៅទ្រាបនឹងបាត់ជើងយកឲ្យគេដើរបាក់ដើរជន់ណា ក្បាលលោកឯងដើម្បីទៅធ្វើបាបពលរដ្ឋដទៃទេណាបាទណាមិនមែនថាបុគ្គលខុសច្បាប់ទេអាមកចូលទៅឆែកមើលប៉ាសពតអញទៅអាបើណាចូលឆែកមើលប៉ាសពតអញណាអាស្នើសុំឲ្យស្ថានទូតស្ថានទូតទៅស្នើនៅក្រសួងមហាផ្ទៃរបស់ថៃ បាទណាទៅមើលតារោមានក្នុងការស្របច្បាប់ទេបាទស្ថានទូតជើញជើញជើញទៅពិនិត្យមើលបាទជើញចុះណាបើថាអស់ពូលោកធ្វើការមួយជាអាណាព្យាបាលអស់គេបើខ្វះការទំនួលការខុសត្រូវអាដរោជាហើយបាទ អត់ខ្លាចថាលោកឯងតាមចាប់តាមចងលោកឯងធ្វើបាបខ្ញុំអត់ខ្លាចទេបាទខ្ញុំអត់ខ្លាចណាលោកឯងធ្វើតាមច្បាប់ដែរមើលបាទប្រទេសគេមានច្បាប់ណាប្រទេសគេមានច្បាប់អាបើវាគ្មានការងារអារោងាប់បាត់ហើយណាអារោមិនមែនលក់ស្រែចំការដើម្បីរត់មកទិញបាយស្រុកគេស៊ីទេអាភ្លឺ ណាយល់ទេអាពិសិដ្ឋរដ្ឋាណាអាយល់ទេបាទបាទសង្ស័យថាតារោផៈសវឹងហើយបាទតែជីដល់ប៉ុណ្ណឹងប៉ុណ្ណឹងបាទអពៅមនុស្សតារោមិនមែនដូចក្រុមពួកអាឈឹមទេផឹកស៊ីផឹកស៊ីមួយថ្ងៃមួយថ្ងៃបំផ្លាញកញ្ចក់ថាវិការរត់ឃើញតែផឹកតែស៊ីរំរែកទេមិនអាឈឹមទេណា មិនពួកអាទូតបំផ្លាញកញ្ចប់ថវិការរដ្ឋទេណាអាដារ៉ូណាមិនឲ្យតប៉ះផលប្រយោជន៍រដ្ឋដើម្បីសបាយខ្លួនឯងដូចក្រុមពួកអាឈឹមទេអាឈឹមវិបុលទេណានៅអាឈឹមវិបុលមួយទៀតអញឃើញវាដើរចុះគ្រប់កន្លែងវាដើរផឹកដើរស៊ីសបាយណាពួកឯងបំផ្លាញថវិការជាតិពួកឯងសបាយណាពួកស្ថានទូតប្រយ័ត្ន មិនគិតមិនផុតពីអញអញជីក្បាលពួកឯងទៅឲ្យឯងចេញមុខមកបើមិនចេញមុខមកទេមើលសួរថាអាជុំវាបុលហ្នឹងវាមានទូនាទីអ្វីបានវាយកលុយមកចាយវិលផឹកស៊ីណាសបាយចូលហាងល្បីល្បីហាងណាទំនើបទំនើបផឹកស្រាផឹកបៀអញមិនពូជពួកអបប្រជាជនពូជពួកអាឈឹមទេណាអញប្រាប់ពួកឯងណាអញមិនដូចអាឈឹមទេ ដៅផឹកស្រាបង្ហោះ Facebook សបាយណាដើម្បីបំផ្លាញជាតិទេអញអាអាពូអញប្រាក់ក្បាលឯងអញមិនដែលទៅស៊ីប្រាក់ខែរត់ដើម្បីមកដល់ផឹកស៊ីសបាយទេបើអញចង់ផឹកអញបើប្រាក់ខែខ្លួនអញហ្នឹងអញផឹកណាអញផឹកលុយប្រាក់ខែអញណាកម្លាំងយឺឈាមអញប៉ុន្តែអញអត់អោយប៉ះពាល់ដល់ប្រាក់ខែរត់ទេ ណាមិនដូចអាជឹមទេបាទអាជឹមពួកអាទូតអីប្រហែលពលរដ្ឋប្រាប់អញថាពេលមានបញ្ហាកិច្ចការងារអីធូរទៅស្ថានទូតអត់ខ្ចីទទួលទូរស័ព្ទទេណាអត់ខ្ចីទទួលទូរស័ព្ទទេពេលពលរដ្ឋរិះគន់ជាពលរដ្ឋទៀតអាងអីអាងរិះគន់អាងអីអាងរិះគន់ណាឯទូតនេះអ្នកធ្វើការអ្នកដោះស្រាយនេះវាពិបាកណែ អស់ពូលោកទូតបើលោកឯងធ្វើការប៉ុណ្ណឹងដោះស្រាយប៉ុណ្ណឹងវាមិនកើតទេលោកឯងក៏មកធ្វើទូតណាទៅទៅដេកស៊ីបាយទៅដាំដលងមីទៅទូឲ្យគីអ្នកមានសមត្ថភាពធ្វើការវិញកុំលូថ្ងៃមុនឃើញអាឈឹមវាលូអាឈឹមអាឈឹមណាឯងទូនាទីអីឯងមកលូឯងបើសិនឯងមានទូនាទីអាស៊ីប្រាក់ខែរត់កុំលូអាឈឹមណាអញប្រាប់ក្បាលឯងកុំកុំលូ ការងារឯងបើឯងជាការងារទូតឯងត្រូវធ្វើរត់បញ្ហាដែលពលករជួបប្រទះជួបប្រទះឯងត្រូវដោះស្រាយព្រោះឯងជាមេដឹកនាំគេជាឪពុកម្ដាយគេបើឯងធ្វើមិនកើតទេឯងមិនមកធ្វើអាចឆ្កែទេណាឈប់បញ្ចេញសកម្មភាពពួកឯងណាបង្ហាញតែបំផ្លាញតែប្រាក់ខែរត់ អាជីវវិបុលវាមានទូនាទីតំណែងការងារអនុព័ន្ធទូតហើយវាស៊ីប្រាក់ខែរត់ណាសម្រាប់មើលពលករមើលពលករអីមកដើរគម្រាមពលករហ្នឹងអាតាននេះវាដើរគម្រាមពលករហ្នឹងណាថ្ងៃមុនអ្នកបានពូផ្ដល់ពលមានឲ្យអញមិនទាន់បានត្រឹម10នាទីផងអាជឹមវិបុលធូរទៅគម្រាមពលករណាវាឆ្លើយដល់ប៉ុណ្ណាអាជឹមវិបុលវាអ្នកតំណាងអីអ្នកមើលពលករអី អ្នកដើរគម្រាមពលកណាអាតានេះអញប្រាប់ត្រឡែងណាវាដើរគម្រាមពលកណាសារសំលេងអញមាន សារសំលេងមានមិនអាចចង់ស្ដាប់ទេណាហើយកុំចេះការពារមនុស្សថោទៀបមនុស្សអាក្រក់ពេកអាតានេះហើយត្រូវប្រមូលយកអ្វីជាការពុតផងណាមើលពលកហ៎មើលពលកណាណោះចុះទៅមើល5ព្រំដែនមើលពលកក្រាបលូនក្រាបអី បោកកាត់អីហ្នឹងទៅមើលតិចមើលហើយទៅមើលតិចមើលយ៉ាពេលពលករជួបបញ្ហា